តេតងនឹងពេលដែលយើងកំពុងសម្រាយ៉ាងបើអ៊ីម៉ាំខូចក៏ដើរចេញអ្នកដែលនៅ ខាងមុខនឹងក៏ត្រូវដើរឡើងអញ្ចឹងហើយបានគេរៀបថាអ្នកដែលអាចធ្វើអ៊ីម៉ាំបានសូត្របានអីគឺឈរសុខខាងមុខកាយលោកវាជួបបញ្ហាយើងទៅឧទាហរណ៍បើសិនជាអ្នកចេះគាត់ឈរខាងក្រោយគាត់លំបាកក្នុងការវេគ្នានេះក្នុងករណីដែលអ៊ីម៉ាំខូចត្រូវតែមាន អ្នកទៅដំណើរគេយើងពេលខ្លះយើងនៅខាងមុខយើងមិនគិតថា ឥឡូវនេះវាមិនចេះទេជាងរងចាំអ្នកផ្សេងឥឡូវបើមួយនៅប្រចាំមួយហើយយើងមាននិយាយគ្នាកើតណាពុំសម្រាប់យ៉ាងចឹងបើសិនជាយើងនៅចំពីមុខទៅហើយអត់មានអ្នកទៅទេយើងទៅតែបើក្នុងករណីអ្នកខាងមុខនឹងគាត់ដូចថាគាត់ដឹងថាខ្លួនគាត់អត់ធ្វើហ្មងព្រោះគាត់ដឹងថាគាត់វាអត់ចេះអីសោះឧទាហរណ៍អញ្ចឹងណាចេញអ្នកនៅមួយឆិតហ្នឹងគឺទៅទៅឡើងទៅទោះបីវាមិនចំកដាក៏ដោយតោះនេះធ្វើម៉េចឲ្យមានអ៊ីម៉ាមហើយយើងបន្តទៀតទៅយើងនៀតអ៊ីម៉ាមហើយយើងធ្វើបន្តទៀតទៅ មិនអាចតែប្រឡែងឥឡូវយើងធ្វើម៉េចបើម៉ាំមួយខូចហើយស្រាប់ពីម្នាក់ម្នាក់សម្ប័យយ៉ាងរៀងខ្លួនអត់ទេអត់មានករណីទេហើយនៅបញ្ហាមួយត្រង់ថាអ៊ីម៉ាមគាត់ដឹងថាខ្លួនគាត់ខូចទឹកសម្ប័យយ៉ាងហើយកំពុងសម្ប័យយ៉ាងគាត់ដឹងថាខ្លួនគាត់ខូចទឹកសម្ប័យយ៉ាងហើយគាត់នៅ តែបន្តដឹកនាំសម្ប័យយ៉ាងតើសម្ប័យយ៉ាងរបស់សោសម្ប័យយ៉ាងបរិយាកាសនឹងសះឬក៏អត់តើនេះឡើយនេះណារូបភាពខ្លះអញ្ចឹង អ៊ីម៉ាមខ្លះក៏ដឹងថាគាត់ខូចទៅសម្បាយ៉ាងបានមួយរកាសខូចទៅសម្បាយ៉ាងដល់ទី1គាត់ថាតនឹកក្នុងចិត្តណាអានឹងបើសិនវាមានណាខ្មាស់គេខ្លាយដើរចេញហ្នឹងគេថាឯងខូចទៅសម្បាយ៉ាងដើរខ្យល់ដាក់អីទៅអញ្ចឹងប្រឹងសម្បាយ៉ាងរហូតដល់ជាប់ដឹកនាំគេទៅហើយម៉ាក់មុំមានដឹងណាចឹងសម្បិយ៉ាងបរិយមអាហ្នឹងម៉ាក់មុំគឺសាសទាំងអស់តែអ្នកដែលមិនសាសសម្បិយ៉ាងអ៊ីម៉ាំពួកគាត់ខូចទៅសម្បិយ៉ាងគាត់ដឹងខ្លួនគាត់ដែរខូចទៅសម្បិយ៉ាងតែគាត់អត់សាសទេចឹងម៉ាក់មុំគឺសាសទាំងអស់មូលហេតុឯងពួកគាត់អត់ដឹងទេ អត់ដឹងថាអ៊ីម៉ាំខូចណានៅណាមួយដឹងតែសម្រាប់អ្នកណាហើយអ្នកដឹងថាអ៊ីម៉ាំនឹងខូចទឹកសម្បាយ៉ាងក៏សម្បាយ៉ាងមិនអាចធ្វើអ៊ីម៉ាំបានទេហើយយើងបែរទៅជាតាមគាត់យើងក៏ខូចដែរព្រោះយើងទៅតាមនឹងខូចមិនកើតជានៅក្នុងសាសនាអ៊ីស្លាមគឺស្មើមកភាពនេះមេមែនបើនៅមេខូចកូនអត់ត្រូវប្រយ័ត្នទៅតាមទេអត់ប្រយ័ត្នតាមទេទោះបីក្នុងលក្ខណៈណាក៏ដោយច្បាប់ណាក៏ដោយចំណុចណាក៏ដោយ មានមេដឹកនាំប៉ុន្តែមេដឹកនាំគាត់ខុសខ្លួនគាត់យើងអត់ទៅតាមមកខុសទេយើងតាមមកត្រូវអញ្ចឹងកន្លែងនឹងមួយគឺយើងអត់ទទួលយកប៉ុន្តែកន្លែងដែលត្រូវយើងទទួលយកឃើញទេអញ្ចឹងមិនមែនថាឥឡូវលិនកូនចៅគេឲ្យមេខុសដឹងតែខុសហើយចេះតែអោនក្បាលតាមគ្នាទៅអត់ទេឥស្លាមអត់ចឹងទេយើងមើលក្នុងករណីសម្បិយ៉ាងគឺជាដើមអត់ទេអត់ទៅតាមទេ